អូខេសួស្តីទាំងអស់គ្នានឹងជួបជាមួយខ្ញុំទៀតហើយ Razer Gaming អូខេថ្ងៃនេះខ្ញុំមកនិយាយតាក់ទងទៅនឹងភាពខុសគ្នាខ្លះខ្លះរវាង CX2 របស់សបាយនិង CX2 World ហ្នឹងហើយហើយខ្ញុំពីអ្វីដែលខ្ញុំគិតឯណាគ្រាន់ថាលក្ខខណ្ឌនៃការខុសនេះខ្ញុំមើលតែបដោតលើកត្តាសំខាន់សំខាន់មួយចំនួននេះអញ្ចឹងបើសិនករណីអ្នកទាំងអស់គ្នាគិតថាអូខេខ្ញុំនិយាយឲ្យមានការខ្វះខាតអីអ្នកទាំងអស់គ្នាអាចជួយគិតទីខមមិនខាងក្រោមវីដេអូមកហ្នឹងហើយ អូខេអញ្ចឹងអ្វីដែលខ្ញុំឃើញភាពខុសប្លែកខុសប្លែកគ្នាទី1គឺតកតងទៅនឹង screen ហ្នឹងហើយហើយបើយើងកលេចឲ្យមើលមកនៅក្នុង server CX2 របស់សបាយគឺបើយើងមើលកន្លែង resolution វាគឺមានតែ2ទេហ្នឹងហើយមានតែ2ទេអញ្ចឹងអាទី1នេះគឺទូចនេះទូចបែបនេះណាហើយមួយទៀតគឺ យើងអាចប្រតិបត្តិមកធំអញ្ចឹងមានន័យថាវា មានតែ2ទេដើម្បីធ្វើការប្រតិបត្តិធំណាហ្នឹងហើយបើយើងកលេចមកមើល ភាពម៉ត់នៃតួហេរ៉ូគឺយើងមើលទៅគឺបើយើងបរិចមកស៊ូមរៀងធំបន្តិចយើងឃើញហេរ៉ូវារៀងជ្រុងជ្រុងអញ្ចឹងណាហ្នឹងហើយហ្នឹងហើយចំពោះ CX Tower បើយើងកលេចមកមើល screen វាគឺមានរហូតដល់4អ្នកទាំងនេះគឺរហូតដល់ HD ហ្នឹង HD មានថាធំហើយច្បាស់ល្អអញ្ចឹងទី1គឺប៉ុណ្ណេះខ្ញុំឲ្យមើលអូខេនេះគឺទូចទេណាទូចប៉ុណ្ណេះទី2គឺប៉ុណ្ណេះ នេះគឺប្រព័ន្ធអាធំរបស់ GHP បច្ចុប្បន្នណា ទី3គឺជាអ្វីដែលប្លែកចាប់ចេញពី GH2 ហើយណាគឺធំបែបនេះហ្នឹងហើយរួមជាមួយនឹងទី4ហ្នឹងគឺជា screen ដែលខ្ញុំស្រឡាញ់ជាងគេនេះបងប្អូនគឺវាធំល្អពេញអេក្រង់ខ្ញុំតែម្ដងណាអេក្រង់ខ្ញុំគឺធំអញ្ចឹងវាចេញមកគឺពេញ full ស្អាតតែម្ដងហើយបើយើងក៏លេខមកមើលភាពម៉ត់នៃតួហេរ៉ូ អូខេគឺឃើញថាម៉ត់ស្អាតមែនទែនស្អាតជាង GX2 ឆ្ងាយដោយសារ resolution GM ឡើងដល់ HD ហីអញ្ចឹងគឺ A មែនទែនអ្នកទាំងអស់គ្នាហ្នឹងហើយហ្នឹង A មែនទែននេះជា ភាពខុសប្លែកគ្នាទី1ដែលអ្វីដែលខ្ញុំមើលឃើញនៅក្នុង server GX2 World ណាហើយអ្វីដែលប្លែកមួយទៀតគឺតម្លៃ item អ្នកទាំងអស់គ្នាអានេះអ្វីដែលខ្ញុំដឹងត្រួសត្រួសណាអញ្ចឹងតាមធម្មតា item មួយ J point គឺស្មើនឹង100លុយខ្មែរអញ្ចឹងដូចគ្នាដែរ server SWOT អឺ X2 World នេះ គឺមួយជា point គឺស្មើនឹង100ដូចខ្មែរដូចគ្នាប៉ុន្តែ អ្វីដែលខ្ញុំបានដឹងគឺឧទាហរណ៍ថាប្រអប់ C មេនេះគឺតម្លៃវាគឺ 179J point នៅក្នុង server សបាយប៉ុន្តែ នៅពេលដែល X2 World គាត់បើក server official អញ្ចឹងតម្លៃ key នេះគឺគាត់លក់អឺថោកជាងឬក៏ស្មើនឹង60%នៃតម្លៃ key នេះទេនិយាយទៅណា 60%នៃតម្លៃ key នេះអញ្ចឹងបើសិនជានេះលក់180ឧទាហរណ៍180 JTuber អាចលក់ត្រឹម100ទេហ្នឹងហើយអញ្ចឹងវាចំណេញជាងណាដើម្បីធ្វើការស៊ីមេហើយអ្វីដែលប្លែកមួយទៀតអ្វីដែលខ្ញុំមើលឃើញគឺអឺ item និង item បើយើងក៏លេចមើលមកគឺ item នៅ server របស់ JX2 World ហ្នឹងខ្ញុំនិយាយទៅគឺ item សម័យឆ្នាំ2022តែម្ដងហ្នឹងហើយគឺវាសស្អាតមែនទែនជាមួយនឹងការ build item របស់គាត់មួយនេះហើយបើយើងមើល server របស់ JX2 អូខេសម័យចិន4អូខេនេះគឺជាអ្វីដែលខ្ញុំមើលឃើញណាអ្នកទាំងអស់គ្នាហើយអឺមានកត្តាមួយទៀតដែលសំខាន់ គឺនៅក្នុង server នេះគឺ GM នឹងឲ្យគាត់មានការ manage server control server គាត់បានល្អមែនទែនគឺមិនឲ្យមាន អ្នកមកកោសម្រាប់កាត់បាននេះបើតែបើ CX2 យើងអ្នកនរដឹងហើយតាក់ជើងតាក់ដៃអូតូអោបហើយមកកាផ្លេទោះបីជាយើងខំ record វីដេអូឬក៏ recommend កម្មវិធីមួយចំនួនឲ្យទៅ GM GM ក៏អាចអាចធ្វើការ ban បានទេណាប៉ុន្តែដោយឡែកចំពោះ CX Tower នេះគឺ GM ក៏ចាប់ផ្ដើមលេខរបស់គាត់រៀងខ្លាំងដែរហើយបើតាមដឹងគឺ license នេះគឺគាត់ទិញ license ទេនៅពេលដែលគាត់ចេញ official គឺបាន license តែម្ដងដល់ពេលអញ្ចឹងណាហ្នឹងហើយ ហើយ item លក់ discount ដូចគ្នាហើយមាន event មានអីការចូល world ពេលយប់ពេលថ្ងៃគឺ មាន marketplace ឲ្យយើងទាំងអស់ណាហើយចំពោះការប្រើប្រាស់កម្មវិធីបើតាមអ្វីដែលខ្ញុំដឹងអូខេ chat energy នៅ server នេះ server CX2 world នេះគឺឲ្យប្រើអត់កង់ទេ TV auto ឲ្យប្រើបានតាម function មួយចំនួនណាឲ្យប្រើបានដូចជា auto chat អីដូចជាមិនបញ្ហាទេ តែអ្វីដែលសំខាន់ជាងគេគឺអូតូស៊ីមេហ្នឹងគឺមិនឲ្យប្រើទេអ្នកទាំងអស់នេះគឺហ៊ានតែប្រើ3ដងគឺ GM ចាប់បានគឺ ban hero ចោលតែម្ដងនេះគឺជាការ manage របស់គាត់និយាយទៅគឺខ្ញុំស្រឡាញ់ពេញចិត្តនឹងការ manage ចំពោះសុវត្ថិភាពនៅក្នុង game នេះខ្លាំងមែនទែនណាហើយអ្វីដែលសំខាន់មួយទៀតខ្ញុំអត់ទាន់ដឹងថា GM គាត់ឲ្យមានការស្នើនៅពេល account យើងបាត់បង់ណាហ្នឹងហើយមានការស្នើឬមិនស្នើណាហ្នឹងខ្ញុំអត់ទាន់ដឹងទេប៉ុន្តែអ្វីដែលខ្ញុំដឹងគឺ GM អឺគាត់ធ្លាប់មានបទពិសោធន៍នៅក្នុងការគ្រប់គ្រង server នេះហ្នឹងហើយហើយបើយើងមើល item នៅនគរ GX2 World នេះនឹងប្រៀបធៀបនឹង server private ផ្សេងផ្សេងណាអឺបើយើងមើលទៅ ខុសប្លែកគ្នាអ្នកទាំងអស់គ្នាដោយសារអីគេ យើងមើលអឺនេះយើងមើលប្រភេទនេះពួកនេះឃើញគាត់សេរីមកអង់គ្លេសមកស្អាតគាត់បកប្រែមកស្អាតឲ្យសំបីតែ function ក៏គាត់សេរីដល់ស្អាតដូចជា function យើង លេងជា X2 នោះដែរអត់មានភាពញៀញហើយទេបាទសអីគឺស្អាតតែម្ដងណា អូខេនេះគឺជាភាពខុសប្លែកគ្នាពីអឺ3ទៅ4ផ្នែកដែលខ្ញុំមើលឃើញណាហើយចំពោះ hero វ័យមិនសូវជាមាន damage ប៉ុន្មានទេបើសម្រាប់ private ធម្មតាគឺវ័យ damage យើងឈឺខ្លាំងតែនគរនេះគឺរបបលមុំទេលមុំយើងអាចទទួលយកបានណាហើយ mission នៅពេលដែលបើក official ខ្ញុំសូមនិយាយតិច mission នៅពេលដែលបើក official GM គាត់នឹងចាប់ផ្ដើម start ចាប់ពីឲ្យយើងលេងចាប់ពីដូចជាលំដាប់5ទៅ55ឡើងហ្នឹងហើយដើម្បីកុំឲ្យយើងពិបាករោលបាល់ពេកហើយមួយទៀតចំពោះ rate តាមធម្មតានៅជា X2 នេះគឺយើងចាប់ផ្ដើមលេងពីលំដាប់1ហើយមាន rate 0តែនៅនគរនេះបើតាមខ្ញុំដឹងគឺ GM ឲ្យយើងលេងចាប់ពីលំដាប់5ឡើងហើយគាត់ឲ្យ rate យើង1000 rate ទៀតកុំឲ្យយើងពិបាកដើររោ rate ប៉ុន្តែអ្វីដែលពិបាកគឺដើររោ goal ដើម្បីហាត់ skill ហ្នឹងហើយពិបាកតែប៉ុណ្្នឹងទេ អូខេអញ្ចឹងនេះជាភាពខុសប្លែកគ្នាមួយចំនួនដែលខ្ញុំបានលើកនេះគឺបើសិនជាករណីមានកន្លែងខ្វះខាតអីអូខេអ្នកទាំងអស់គ្នាអាចធ្វើការរីកមិនក្រោមវីដេអូបានណាតែអ្វីដែលខ្ញុំកន្លែងឃើញគឺ server Jtuber នេះគឺមានលក្ខណៈថាល្អជាង server របស់សបាឆ្ងាយណាពីខ្ញុំតើខ្ញុំចង់ឲ្យមាន server 2ដើម្បីធ្វើការប្រកួតប្រជែងគ្នាហើយខ្ញុំមិនបខំថាអូខេ player មួយណាទៅលេងនៅមកោណាឬក៏ server ណាទេអានេះស៊ីសងលើការពេញចិត្តរបស់យើងឯងប៉ុន្តែមូលហេតុដែលខ្ញុំចង់ឲ្យមាន server 2 ដោយសារឲ្យមានការប្រកួតប្រជែងគ្នាអញ្ចឹងបានវាល្អណាក៏បើមានមួយនៅតែឯងដូចជា server របស់សបាយអញ្ចឹងគាត់គិតថាអូខេគាត់ល្អជាងគេនៅតែឯងអញ្ចឹងគាត់មិន care ពី player អាហ្នឹងក៏វាពិបាកដែរដោយពេលបច្ចុប្បន្នគាត់មិនដែល care ពី player ស្រាប់ហើយណាអូខេអ្នកនរគ្នាអញ្ចឹងចំពោះវីដេអូនៃការប្រៀបធៀបហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯណាហ្នឹងអញ្ចឹងបើសិនជាករណីអ្នកនរគ្នាមានគិតថាកន្លែងណាល្អជាងកន្លែងណាអាចធ្វើការ comment ក្រោមវីដេអូខ្ញុំបានណាអូខេអរគុណបាយបាយ